បាទបាទអញ្ចឹងលោកម្ចាស់សូមជួយណែនាំផងដីប្រេះក្រហែងព្រោះតែគ្មាន ភ្លៀងបាក់សីលងលក់ក៏ព្រោះតែខ្ញុំបង្ហើសំនៀងគ្មានទឹកក្នុងពាងក៏ព្រោះតែខ្ញុំខ្ជិលរែកអ្នកខ្លាំងតែងខ្លោចអាសោយប្រានមុខស្រស់សម្ដីបាន តែងតែពូកែញ៉ែវត្តចម្ប៉ានៅខេត្តតាកែវសម្បូរសាច់ឆ្កែត្រូវនឹងស្រាតប៉ែវ៉ែទុលភ្លឺ ខ្ញុំគិតកំ pl ែងមិនចេញព្រោះគ្មានស្ពតដេកបាក់ពោះក្រហត់ព្រោះតែគ្មានលុយចាយគ្រោះអាគីភ័យធ្វើឲ្យយើងអន្តរាយ មិនបាច់ខ្វល់ខ្វាយបើសិនជាមាន AFO អានឹងស្អីគេទៅលោកម្ចាស់បាល់បលុតអាគីភ័យនោះមានបាល់បលុតអាគីភ័យ AFO នៅក្នុងផ្ទះមិនបាច់ខ្វល់ខ្វាយរឿងភ្លើងឆេះផ្ទះនោះទេយុទ្ធធរណាលោកម្ចាស់តើយុទ្ធធរណា ដល់លេងខ្ញុំទៅអយុធធនណាលោកម្ចាស់ប៉ាវអេមិនបាច់ស្រែកទេពេលយើងគ្មានទោសគាត់ដោះលេងវិញហើយហើយចោះលោយប់នឹងឆេះគុករត់មិញរួចឆេះគុកក្បាលលេងអីគេមានបាល់ពន្លត់អគីភ័យ AFO ហើយមិនបាច់ខ្វល់ទេខំតែភ័យ AFO បាល់ពន្លត់អគីភ័យយ៉ាងរហ័សគប់រត់តែខ្ញុំខ្ជិលរែកអ្នកខ្លាំងតែងខ្លោចអាសោយប្រានមុខស្រស់សម្ដីបានតែងតែពូកែញ៉ែ វត្តចម្ប៉ានៅខេត្តតាកែវសម្បូរសាច់ឆ្កែត្រូវនឹងស្រាធបាដល់លេងខ្ញុំទៅអយុធធនណាលោកម្ចាស់ប៉ាវអេមិនបាច់ស្រែកទេពេលយើងគ្មានតោះគាត់ដោះលេងវិញហើយហើយចោះលោយប់នឹងឆេះគុករត់មិញរួចឆេះគុកក្បាលលេងអីគេមានបាល់ FO អានឹងស្អីគេទៅលោកម្ចាស់បាល់បលុតអគីភ័យហ្នឹងមានបាល់បលុតអគីភ័យ AFO នៅក្នុងផ្ទះមិនបាច់ខ្វល់ខ្វាយរឿងភ្លើងឆេះផ្ទះនោះទេ យុទ្ធធរណាលោកម្ចាស់តាយុទ្ធធរណាបាទបានអញ្ចឹងលោកម្ចាស់សូមជួយណែនាំផងអឺដីប្រេះក្រហែងព្រោះតែគ្មានភ្លៀងបាក់សីលងលក់ក៏ព្រោះ តែខ្ញុំបង្ហើ សំនៀងគ្មានទឹកក្នុងពាកវ៉ែទុលភ្លឺខ្ញុំគិតកំ pl ែងមិនចេញព្រោះគ្មានស្ពតដេកបាក់ពោះក្រហត់ព្រោះតែគ្មានលុយចាយគ្រោះអាគីភ័យធ្វើឲ្យយើងអន្តរាយមិនបាច់ខ្វល់ខ្វាយបើសិនជាមាន AI